េតកសិកម្មសូមស្វាគមន៍បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបង្ហាញអំពីរបៀបនៃការដាំប្រទាលកន្ទុយក្រពើបាទនេះគឺខ្ញុំផ្សំវាហើយហើយ ដូចជារយៈពេលចូល2ខែហើយបាទឥឡូវខ្ញុំយកមកដាំនៅក្នុងផើងថ្មរបស់ខ្ញុំ បាទឃើញទេបងប្អូនអញ្ចឹងយើងមិនបាច់ដាក់ដីច្រើនពេកទេ គឺយើងដាក់ដីរៀងបាទផើងទៅដើម្បីពេលវាឡើងគល់យើងបានថែមដីវាបន្ថែមទៀតនៅពេលដែលយើងដាក់ពេញផើងទៅ គឺយើងពិបាកក្នុងការថែមដីពេលវាឡើងគល់បាទអញ្ចឹងបងប្អូនទាំងអស់គ្នាមើលក្នុងក្នុងរូបភាពដូចខ្ញុំបង្ហាញទៅ បាទប្រកបវាខាងខាងទៅបាទអូខេចប់មកដំណាក់កាលបាទ នេះឃើញបងប្អូនរួចរាល់បាទពេលដែលយើងហើយអញ្ចឹងគឺយើងស្រោចទឹកវាភ្លាមទៅបាទយើងស្រោចតិចតិចតិចតិចតិចតិចវាអញ្ចឹងទៅបាទដើម្បីឲ្យវាជ្រាបចូលកុំឲ្យវាហាប់បាទអានេះគឺខ្ញុំស្រោចវាបន្តិចតិចទៀតបានខ្ញុំស្រោចវាបន្ថែមទៀតបាទនោះគឺគ្រួសារខ្ញុំហើយខ្ញុំដាំតំដាំហើយបន្ថែមទៀតអញ្ចឹងយើងដាំវាអញ្ចឹងទៅនេះនេះគ្នាបងប្អូនខ្ញុំតំដាំហើយ ប្រហែលដូចជា2 4 6បាទនេះគឺខ្ញុំតំដំនោះគឺខ្ញុំយកមកពីផើងខាងកើតដែលខ្ញុំបានផ្សំវាទីទៀតខ្ញុំនឹងបង្ហាញអំពីថ្នាលដែលខ្ញុំបានផ្សំបាទរៀងជាមួយសិននេះបងប្អូនអ្នកថ្នាលដោយកន្លែងណាថាកន្លែងចុះកន្លែងដែលខ្ញុំផ្សំវាហើយគឺខ្ញុំយកមកដាំនៅក្នុងផើងថ្មបាទនេះបងប្អូនឃើញសុខភាពគឺល្អហើយយើងដាក់ទៅជីអាចគោទៅបងប្អូនវាមានទឹកចលិនស៊ីដូចខ្ញុំ ដាក់ទឹកចលិនស៊ីទៅវាមានសោភ័ណភាពល្អនេះបងប្អូនអ្នកខ្លួននេះល្អបាទគួរសាខ្ញុំរៀបជាជូរអរគុណច្រើន សម្រាប់ការទស្សនានៅវីដេអូនេះកុំភ្លេច Subscribe និង Share នៅវីដេអូនេះផងបាទអរគុណជម្រាបលាបាយបាយ